រៀមស្នេហ៍ពិតសមណានណានេះមកសូមអូនអត់ទងឲ្យបងផងអើយបងព្រួយក្រែងក្តីស្មានមានឧបសគ្គអូនហើយនឹងបង ដូចទុនសាយស្មា